អូខេសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងមេរៀនក៏ដូចជាវីដេអូលើកមុនខ្ញុំបានបង្ហាញរួចមកហើយអំពី loop ចឹង loop យើងបានរៀនរួចមកហើយអំពី loop ទាំង3ហ្នឹងគឺមាន for loop មាន while loop ហើយនឹងមាន do while loop រីឯឧទាហរណ៍ ក៏ខ្ញុំបានផ្ដល់ជូនតាមរយៈវីដេអូមុនមុនខ្លះខ្លះមកហើយហើយយើងនឹងបន្តទៅប្រើនៅ loop នេះនៅមេរៀនក្រោយក្រោយទៀតពីព្រោះថា loop នេះមួយ condition សិស្សងដែលជាមេរៀនសំខាន់ដើម្បីយកទៅ apply ជាមួយនឹងមេរៀនក្រោយក្រោយទៀតក៏ប៉ុន្តែដោយសារតែនៅក្នុង loop យើងមាន keyword 3ដែលគួរកត់សម្គាល់ហើយ keyword ទាំង3នេះអឺយើងអាចត្រូវការប្រើវាម្ដងម្កាលដែរអញ្ចឹងខ្ញុំនឹងណែនាំក៏ដូចជាលើកយកឧទាហរណ៍មកបង្ហាញអំពី keyword របស់ loop ទាំង3នេះអញ្ចឹងខ្ញុំនឹងចូលទៅពន្យល់អំពី keyword មួយមួយបាទអញ្ចឹង keyword មួយឈ្មោះថា break break break គឺយើងប្រើដើម្បីបញ្ចប់នៅ loop របស់យើងណាអញ្ចឹងនៅពេលដែលលក្ខខណ្ឌ loop របស់យើងវាចេះតែ loop ចេះតែ loop ទៅហើយយើងនឹងប្រើនៅ keyword មួយបាទយើងនឹងប្រើនៅ keyword មួយដើម្បីបញ្ចប់នៅ loop របស់យើងណាដើម្បីបញ្ចប់នៅ loop របស់យើងបើសិនជា ក្នុងករណីដែលយើងអត់ប្រើ keyword ទេ loop របស់យើងអាចនឹង run រហូតទៅដល់រកលក្ខខណ្ឌណាមិនពិតទើបវាចាក់ចេញពី loop ក៏ប៉ុន្តែនៅពេលដែលយើងចង់បញ្ចប់នៅ loop នោះយើងអាចប្រើនៅ keyword មួយឈ្មោះថា break ឥឡូវខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅមើលការឧទាហរណ៍ជាក់ស្ដែង បាទឥឡូវយើងចូលមកដល់កម្មវិធី C របស់យើងហើយយើងយើងយើងអាចថាយើងមាននៅ development រួចសាច់ចឹងទៅហើយយើង return អូឥឡូវយើង return return 0 return 0អូខេ ឥឡូវយើងចាប់ផ្ដើមអឺជ្រើសរើស loop ណាមួយនៅក្នុងចំណោម loop ដែលយើងធ្លាប់រៀនណាអឺខ្ញុំឧទាហរណ៍ថាយើងមាននៅ for loop មួយចោះអញ្ចឹងខ្ញុំមាននៅ int i ហើយ for for i ស្មើនឹង0 i តូចជាង i តូចជាងអឺ អូខេឥឡូវខ្ញុំទៅសេឲ្យថាខុសហ្មង i ធំជាង0បាទ i ធំជាងឬស្មើ0 i របស់យើងបូកបូកអឺនៅក្នុងលក្ខខណ្ឌនេះអឺបើយើងក្រឡេកបន្តិច i ស្មើ0 0អឺมันធំជាង0ទេប៉ុន្តែ0ស្មើ0ណារហូតមក1 1ក៏ធំជាង2ក៏ធំជាង រហូតដល់ n អាណន់អីផ្សេងផ្សេងហ្នឹងក៏ធំជាងដែរអញ្ចឹង loop របស់យើងវាប្រកាសជាអីបាទ loop របស់យើងវាប្រកាសជាអឺ run ជាប់រហូតហើយបាទបានន័យថាវា run នៅ loop នឹងរហូតហើយប៉ុន្តែយើងនឹងប្រើនៅលក្ខខណ្ឌមួយចូលទៅក្នុង loop នេះ ដើម្បីបិទបញ្ចប់កុំឲ្យវា loop រហូតបាទអញ្ចឹងខ្ញុំនឹងធ្វើការសិក្សា ប្រសិនបើ i ហ្នឹងវាស្មើនឹងវាស្មើនឹង100បាទឬក៏ i ហ្នឹងវាស្មើនឹង20អញ្ចឹងខ្ញុំខ្ញុំឲ្យវាឲ្យវា break ណាខ្ញុំឲ្យវា break អូខេខ្ញុំឲ្យវា break អឺបន្ទាប់មកទៀតខ្ញុំធ្វើការបោះតម្លៃ i ចុងក្រោយបាទខ្ញុំធ្វើការបោះតម្លៃ i ចុងក្រោយឬក៏ខ្ញុំចង់ អឺ print បាទខ្ញុំ print s តែម្ដងទៅខ្ញុំ print មើលបន្ទាត់បាទ i ខ្ញុំដាក់ថា value i ស្មើនឹងភាគរយ d ភាគរយ d យើងក្បៀសវាមួយមកបាទក្បៀសវាមួយមកគឺ i គឺ i ហើយយើងចុះបន្ទាត់ចុះដើម្បីឲ្យវាមើលទៅឃើញទឹកស្រឡះបាទឥឡូវយើងសាក់អឺ រ៉ាន់ទាំងអស់គ្នាយើងសាករ៉ាន់ទាំងអស់គ្នាមុននឹងយើងរ៉ាន់យើងត្រូវសៀវវាសិនបាទយើងដាក់ឈ្មោះថា example break in loop បាទ example break in loop អញ្ចឹងយើងសៀវវាអស់សំទោសបាទយើងសៀវអាក់វាឡើងវិញហើយយើងយកស៊ីសុកបាទយកស៊ីសុកហើយយើង save វាមកបាទឥឡូវយើងសាក run វាទៅអឺនៅពេលហ្នឹង program របស់យើងវាវារត់មកដល់ត្រឹម20ហ្នឹងវាឃើញលក្ខខណ្ឌមួយ i ស្មើ20អញ្ចឹងបើ i ស្មើ20វាបញ្ចប់នៅលក្ខខណ្ឌរបស់យើងនឹង break break អញ្ចឹង break ត្រឹមត្រឹម20នឹងឯងបាទតែបើសិនជាក្នុងករណីដែល យើងថាអូយើងអត់បានដាក់អានឹងទេយើងអត់បានដាក់អានឹងទេ នោះប្រូក្រាមរបស់យើងនឹង run រកទីបញ្ចប់គ្មានទេរកទីបញ្ចប់គ្មានទេយើងគ្រាន់តែឧទាហរណ៍ថាដាក់លេខដាក់លេខ1000 2000អីចឹងចុះណាដាក់លេខ2000ចឹងចុះក៏ program របស់យើង run ជាប់រហូតទៅដល់2000ដែរបាទឃើញទេអញ្ចឹងដល់2000ទៅវាបញ្ចប់ដោយសារវាជួបលក្ខខណ្ឌមួយគឺ break អញ្ចឹង break សំខាន់ត្រង់ថានៅពេលដែល loop របស់យើងនឹងដំណើរការ យើងចង់បញ្ចប់អា loop របស់យើងយើងប្រើនៅ is ដើម្បីសិក្សាតម្លៃរបស់វាមកហើយដាក់លក្ខខណ្ឌ break ចូលនោះ program របស់យើងនឹងបញ្ចប់តែម្ដងបាទឥឡូវវីដេអូនេះប៉ុណ្ណេះយើងចូលទៅជួបគ្នានៅ keyword មួយទៀតឈ្មោះថា continue បាទឥឡូវយើងបន្តមកសិក្សាពី keyword មួយទៀតគឺឈ្មោះថា continue បើអញ្ចឹង continue វាផ្ទុយអំពី break អញ្ចឹងមានន័យថានៅពេលដែលវា run ទៅដល់លក្ខខណ្ឌណាមួយយើងឲ្យវា continue ណាឬក៏យើងឲ្យវា alert នៅអឺ message យ៉ាងម៉េចក៏បាននៅពេលដែលយើងឃើញនៅអឺនៅនៅនៅលក្ខខណ្ឌ continue អញ្ចឹងយើងនឹងបន្តនៅការ ប៉ាន់លូបរបស់យើងតទៅទៀតណាអញ្ចឹងវាខុសអំពីមិញអញ្ចឹងមិញគឺវាវាជួបជាមួយនឹងលក្ខខណ្ឌ break វាចប់ដល់ជួបមួយលក្ខខណ្ឌ continue វាអាចនឹងបន្តធ្វើអីផ្សេងទៀតបាទឥឡូវយើងចូលទៅមើលកូដរបស់យើងបាទអញ្ចឹងអានេះកូដរបស់យើងគឺយើងថាយើងមាននៅ i ស្មើ0 i តូច ធំជាងបាទ i ធំជាងអឺចឹងឥឡូវខ្ញុំសូមធ្វើការសិក្សានៅលក្ខខណ្ឌមួយទៀតនៅក្នុងចន្លោះហ្នឹងខ្ញុំសិក្សាថាប្រសិនបើប្រសិនបើ i របស់យើងនេះអឺវាស្មើនឹង10បាទ i យើងស្មើ10ហើយខ្ញុំទៅសេមេសេចប្រាប់ថា ខ្ញុំសរសេរ message ថា i i run continue អូខេ i run continue continue continue អញ្ចឹងវាគ្រាន់តែ load message អញ្ចឹងទេហើយបន្ទាប់មកទៀតយើងអាចសរសេរ keyword continue បាទ continue នៅត្រង់កន្លែងនេះបាទអញ្ចឹងវា load message i run continue ហើយវានឹងបន្តដំណើរការមកដល់ខាងក្រោមនេះតែម្ដងអូខេអញ្ចឹងយើងសាក់ផ្ដើម run មកយើងមើលអត់ឃើញទេដោយសារតែវាបន្តលូបមកដល់2000សិនតែយើងអាចចូលទៅខាងលើមើលនៅ message ហ្នឹងនេះ I run continue អញ្ចឹង val គេនៅគណៈពេលដែល value យើងនឹងស្មើនឹង0.5 10ហ្នឹងបាទនេះនៅពេលដែលវាស្មើនឹង10ហ្នឹងវាចាប់ផ្ដើមក៏លេខឃើញនៅលក្ខខណ្ឌនេះដែលយើងបោះ message ថា continue ហ្នឹងអញ្ចឹងវានឹងបន្ត continue i ស្មើ11 i ស្មើ12អញ្ចឹង continue យើងអាចបោះ clear ឬក៏ alert clear ណាមួយអឺនៅពេលដែលនៅពេលដែលវាជួបជាមួយនឹងលក្ខខណ្ឌណាមួយអឺដែលដែលពិត ទេអញ្ចឹងយើងអាចបន្ថែមកូដរបស់យើងក៏បានដែរយើងថាគណៈពេលដែល i របស់យើងស្មើនឹង10គណៈពេលដែល i យើងស្មើនឹង100អីផ្សេងផ្សេងហ្នឹងយើងអាចដាក់បានដាក់ i ស្មើ100ទៅហើយយើងរក្សាបន្ទាត់វាឲ្យឲ្យនៅដូចដើមចុះ i បាទអញ្ចឹងយើង run វាទៅ នោះក៏ទាត់មិញលោតមកឆ្វាច់មិញនោះគឺគណៈពេលដែលអាយរបស់យើងនឹងស្មើ100ហើយបាទវាលោតមកឆ្វាច់មិញវាលឿនបាទវាលឿនហេនេះបាទគឺនៅគណៈពេលដែលអាយយើងស្មើនឹង100យើង I run continue I run continue អញ្ចឹងវានឹង run continue បាទអញ្ចឹងនៅក្នុងអឺ keyword continue ខ្ញុំបង្ហាញប៉ុណ្នេះ យើងបន្តជួបគ្នាអំពី GoTo Label បាទឥឡូវយើងចូលមកដល់ GoTo Label ទាំងអស់គ្នា នៅក្នុង GoTo Label มันខុសអំពី break ហើយនឹង continue ប៉ុន្មានទេគឺវាមានតែពាក្យ GoTo បូកនឹង Label អញ្ចឹង GoTo មានន័យថាវា go ទៅកាន់ប្លុកកូដណាមួយហើយ Label មានន័យថាជា ទីតាំងឬក៏ជាប្លុកកូដដែលយើងដាក់ឈ្មោះឲ្យវា ដើម្បីឲ្យកូដរបស់យើងដំណើរការទៅកាន់ប្លុកនោះបាទអញ្ចឹងឥឡូវយើងចូលមកអនុវត្តទាំងអស់គ្នាឥឡូវខ្ញុំសូមបង្កើតនៅ file ថ្មីខ្ញុំចុចយកពាក្យ new ហើយយក source file ចឹងយើងអាច include នៅ header file ចំនួន2មកគឺ stdio.h ហើយនឹង include នៅ string បាទ include string មួយទៀតមកព្រោះយើងត្រូវការប្រើអក្សរ .h ចឹងឥឡូវយើងចាប់ផ្ដើមរអញ្ញត្តិមកដាក់ឲ្យហើយមកចឹងអញ្ញត្តិត្រូវសេវានៅក្នុង block man របស់យើងហ្នឹង block man ហើយយើង return វាចោលឲ្យហើយ return អូខេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាននៅអថេចំនួន2ចុះគឺឆា my name char my name ដែលមានចំនួន20 character ហើយយើងមាននៅអឺ int int name បាទ int name ហើយយើងក្បៀសមួយមក i បាទអញ្ចឹងគោលបំណងរបស់ខ្ញុំគឺមានន័យថាខ្ញុំឲ្យគេធ្វើការបញ្ចូលនៅឈ្មោះទៅបើសិនជាករណីដែលវាខុសយើងឲ្យគេបញ្ចូលសារថ្មី ហើយបើករណីដែលវាត្រូវយើងឲ្យវាទៅកាន់អា label ដែលត្រូវនឹងអញ្ចឹងយើងមាន label ចំនួន3គឺ label input នៅ username បាទអញ្ចឹងយើងយើងយើង input នៅ my name មួយសិនមករបៀបបង្កើត label គឺយើងត្រូវទៅសេផ្ដើមដោយ label បាទឬក៏យើងចំណាំវាទេបាទខ្ញុំដាក់ថា label input label input ហើយ complex ចុច2ចុច2 អឺរួចហើយយើងចាប់ផ្ដើមសរសេរសរសេរនៅគោលបំណង ដែលយើងចង់ធ្វើនៅក្នុង label ហ្នឹងគោលបំណងគឺឲ្យគេ print print ដាក់ថា please enter name បាទ please enter name បន្ទាប់មកយើងធ្វើការ scan យើងធ្វើការ scan អញ្ចឹងយើងដាក់ថាភាគរយ s 100s ហើយនឹង and and name and and my my name បាទឥឡូវយើងបាន label យើងមួយហើយ label នេះគឺ label សម្រាប់ធ្វើការ input តម្លៃចូលឥឡូវយើងចាប់ផ្ដើមទៅកាន់នៅអឺឈ្មោះហ្នឹងយើងយើង compare មើលថាតើឈ្មោះរបស់យើងនេះ យើងចូលទៅវាខុសឬមួយក៏វាត្រូវអញ្ចឹងដើម្បី compare មើលយើងអាចប្រើនៅ function មួយ ដែលមាននៅក្នុង string ហ្នឹងគឺ string បាទគឺមក str compare ហ្នឹង str compare អឺទី1គឺ my name my name ដៀសវាមួយមកឥឡូវខ្ញុំដាក់ថា admin ណាអ្នកអឺឈ្មោះដែលត្រូវបញ្ចូលគឺបញ្ចូល ad admin បាទ ចឹងយើងសាសិក្សាវាមើលសិក្សាថាប្រសិនបើប្រសិនបើណែមរបស់យើងនេះវាស្មើនឹង0វាស្មើ0យើងឲ្យវាធ្វើអីយើងឲ្យវាធ្វើអីចឹងបើសិនជាករណីដែលវាស្មើ0ខ្ញុំឲ្យវា go to label បាទខ្ញុំឲ្យវា go to label នឹងឈ្មោះថា label label label true ណាខ្ញុំឲ្យវាឈ្មោះថា label true ហើយផ្ទុយមកវិញផ្ទុយមកវិញគឺខ្ញុំឲ្យវា go to label label for បាទ label for អញ្ចឹងយើងត្រូវបង្កើត label ចំនួន2ទៀតគឺ label true មួយហើយនិង label for មួយឥឡូ w ខ្ញុំបង្កើត label for ហើយ label for បាទ label for យើងចុច2មកនៅក្នុងនេះយើងអាចបញ្ចប់នៅ break វាបានដើម្បីអាចសរសេរ break នៅក្នុង loop បានយើងត្រូវប្រើ for for i យើងឲ្យ i របស់យើងស្មើ0 i របស់យើងត្រូវតែតូចជាងឬស្មើ0បាទកន្លែងនេះគ្រាន់តែដាក់លក្ខខណ្ឌដើម្បីអាចប្រើ break បានទេ i យើងបូកបូក ចឹងលក្ខខណ្ឌនេះអត់មានដើម្បីទៅរកអីទេគឺគ្រាន់តែថាចង់ឲ្យវា break តែប៉ុណ្្នឹងទេអញ្ចឹងអាកន្លែងនេះយើងដាក់ថាម៉េចយើងដាក់ថា print print as ដាក់ថា story story in story inva invalid ណា story invalid ចឹងយើងអាចដាក់សញ្ញាកណ្ដឹងមួយមក sorry invalid ខេអញ្ចឹងយើងយើងយើងធ្វើការ break វាបានហើយដោយសារតែយើងមាន loop កាលណាយើងមាន loop យើងអាចប្រើ keyword break បានហើយអូខេឥឡូវយើងទៅបង្កើត label មួយទៀត label មួយទៀតឈ្មោះថា label true label true អញ្ចឹង label true នេះយើងមាននៅអីគេបាទគឺយើងមាននៅ loop មួយដែរ យើងមាននៅ loop មួយដែរដើម្បីអីដើម្បីឲ្យវា break ណាដើម្បីឲ្យវា break អញ្ចឹងយើងគ្រាន់តែដាក់ for i ស្មើនឹង0 i តូចជាងឬស្មើនឹងអឺ0ដែរ i បូកបូក i បូកបូកហើយយើងដាក់ print ទៅ print s ដាក់ថា con congrats congrats congratulation congratulation អូខេ congratulation អូខេហើយយើងអាច break វានៅទីនេះដែរ break អូខេអញ្ចឹងត្រង់នេះនៅក្នុងករណីដែលវាខុសខ្ញុំមិនឲ្យវា break ទេខ្ញុំឲ្យវា go to go to input អញ្ចឹង go to in input input អីគេបាទ go to label label in input អូខេអញ្ចឹងកូដរបស់យើងប៉ុណ្នេះឥឡូវយើងចាប់ដើម save វាយើងដាក់ថាអឺ example អឺ3 keyword បាទយើងប្រើទាំងអស់3 key keyword keyword in loop អូខេចឹងចឹងយើងអាចចុចទៅលើ soft file ហើយយើងយកពាក្យ save មក បាទឥឡូវយើងចាប់ផ្ដើម run បាទទី1យើងធ្វើការ test please enter name អញ្ចឹងខ្ញុំបញ្ចូលឲ្យវាខុសសិនឧទាហរណ៍ថាខ្ញុំបញ្ចូលឈ្មោះតារាអញ្ចឹងចាបាទអញ្ចឹងវាដាក់ថា sorry uh, please enter sorry invalid please enter name បាទអញ្ចឹងវាឲ្យយើងបញ្ចូលឈ្មោះឡើងវិញអញ្ចឹងឧបមាថាយើងដាក់ admin admin បាទអញ្ចឹងវាដាក់ថា congratulation ចឹងនេះឯងគឺជាការប្រើនៅ keyword នៅក្នុង loop របស់យើងយើងអាចប្រើ keyword break ប្រើ keyword continue ប្រើ keyword keyword go to label បានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះសូមអរគុណ